មានចំពោះអ្នកនៅតែដូចដែរតែអ្វីដែលកំពុងតែព្រួលប្រែគឺក្ដីស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែរខ្ញុំធ្លាប់ធ្វើខ្ញុំ មិនចង់បានការតបស្នងទោះបីជាចិត្តអ្នកផ្លាំងបដូរច្រើនដងក្ដីស្រឡាញ់ខ្ញុំនៅ លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចូលមកខាងផ្សេងអត់បង្កើតក្តីស្រឡាញ់ឲ្យគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកាមានគ្រប់កន្លែងគ្មានអ្នកនៅ នឹកដល់ខ្លួនឯងភ្លេចស្រឡាញ់ខ្លួនឯងយូរមកហើយពេលវេលាតែយកអ្នកតាឆ្ងាយម្ដងម្នាក់ក្តីស្រឡាញ់ឲ្យអ្នកភ្លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចោល ខំផ្សេងអត់មកកត់ក្តីស្រឡាញ់អើយគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងសំតើមកលេងប្អូនស្រីសម្លាញ់ចិត្តបងសុំទ ជាអ្នកនាំសារចុងក្រោយរបស់បងទៅកាន់ឯងបងស្រីអូនបងឡែនចាគឺបងឡែនម៉ាលីនអូនចោះធ្វើហ្នឹងឡែនហេតុអីក៏មនុស្សស្រីនៅក្នុងរូបថតនេះគឺជាអូន ខ្ញុំកំពុងឈឺមែនទេបានជីស្ទើក្រុមពេងមើលមិនឃើញលះបង់គ្រប់យ៉ាងដើម្បីឯងតែបែរជាឯងមើលងាយគោហត់លះបង់គ្រប់យ៉ាងដើម្បីអនាគតឯងហើយមើលអ្វីដែលឯងបានធ្វើចំពោះគាត់ចោលចាក់ចេញពេលនេះប្រហែលគាត់ខ្មាស់ ខ្លះគេថាប្អូនមានបងស្រីជាស្រីលក់ខ្លួនមែនទេភ្នែកខ្ញុំកំពុងតែឈឺហើយតែបើទីមើលមិនឃើញຕ້ອງមើលឲ្យសងបងវាយជាបញ្ហាកាយវិការក៏ក្រំដឹងមនុស្សដែលមើលអត់ដាក់ខ្លួនតើភ្នែកខ្ញុំ ភ្នែកឃើញតែភាពខ្លាញ់ខ្លាយចោលកោមិនងាយ Oh ម៉ាលីនមកបំពាក់ខ្សែក្បាត់ឲ្យហឹមណាកុំអារម្មណ៍ខ្លាំងពេកបងថាឈប់តាមរកគាត់ទៅ មនុស្សចង់កិច្ចទោះព្យាយាមខំរកក៏រំឃើញដែរយើងខំរកគាត់ប៉ុណ្ណឹងទៅហើយតែនៅរំឃើញទៀត ស្រាប់បងណា បងឡែងបងឈប់សិនតើមានការអីបងឈប់សិនតើខ្ញុំសួររឿងមួយកុំតន់សួរតែបន្ទាប់ព្រះអាទិត្យរះឡើងហើយណា ចិញ្ចឹមអស់បាយអង្គ ខ្ញុំនឹកឃើញរឿងកខ្វក់ដែលបងធ្វើលើក្រែជាមួយនឹងមនុស្សប្រុសទាំងនោះខ្ញុំខ្ពើម រំភើបចិត្តខ្លាំងហើយមែនទេដែលយំបែបនេះបងធ្លាប់ជួបច្រើនណាស់កូនកំមុំដែលរំភើបដូចអូនឯងយំនៅថ្ងៃរៀបការបែបនេះនេះអ្នកណាគេនឹងអូនសាច់ញាតិអូនឯងមែនមុខមាត់ស្អាត បាត់ណាមកស្រៀងអូនឯង រួចរាល់ហើយណាបងសុំទៅបន្ទប់ទឹកមួយផ្លែតអូនសម្រាប់សិនក៏បានដែរណាបន្តិចទៀតគេនឹងរៀបចំសម្ភារបំពាក់ឈុតថ្មីឲ្យកូនលីន យ៉ាងម៉េចហើយនឹងកូនហឹមអេណែកូនលីននេះស្គាល់ស្រីម្នាក់នឹងដែរហ៎នាងនេះណាធ្លាប់តោងរាយុទ្ធកូនប្រុសរបស់ម៉ាក់ធ្វើការថោកទាបតែមិនចេះប្រមាណខ្លួន ហើយមានឆ្លៀតណែនាំខ្លួនឯងមកឲ្យម៉ាក់ស្គាល់ទៀតនេះម៉ាក់ចង់មានន័យថា អើវាអញ្ចឹងហើយកុំឲ្យថាឯនេះខ្លាយជាប្រពន្ធគេហើយវាមិនដឹងអីនេះកុំតែម៉ាក់ប្រាប់កូនយុទ្ធតន់កុំអីម៉ាក់នេះវាមិនបានកូនប្រសាល្អខ្ពស់មុខខ្ពស់មាត់មាយិតខ្ពស់ដោយឯងទេអេណែកូនលីនកូនលីនតាណានឹងកូន អេនេះប្រហែលជាទទួលយកការពិតមិនបានហើយនេះហើយ ដែលខ្ញុំកំពុងតែរៀបការជាមួយនឹងមែនទេបងដឹងតើបងចាក់ចេញទៅប៉ិនមែនទេនេះបងចង់បោះបង់ហើយពលីគ្រប់យ៉ាងសម្រាប់ខ្ញុំដល់ណាទៀតទៅល្អល្អតែស្រឡាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតនេះត្រៃចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងស្មានជីវិតរស់រវើងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែនេះត្រៃចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនង គ្មានទឹកធ្នឹមបនតងភ្នែកខ្ញុំភ្លឺទេព្រោះទឹកចិត្តដ៏ល្អក៏ប្រែ មើលមិនឃើញថាជាអ្វីល្អក៏អាក្រក់សោប្រែខ្មៅតើភ្នែកខ្ញុំក៏ប៉ុន្តែឈឺហើយមែនទេមកជាមើលមិនឃើញតង់មើលអស់សងអត់ទេខ្ញុំមិនអាចទុកបងចោល តែរៀបការជាមួយនឹងមនុស្សប្រុសដែលគ្មានទំនួល ខុសត្រូវបែបនេះបានទេខ្ញុំពិតជាខ្វាក់ភ្នែកដែលមិនដែលទទួលស្គាល់ការពិតថាអ្វីដែលខ្ញុំមានដោយសពថ្ងៃនេះដោយសារតែការលះបង់របស់បងតែប៉ុណ្ណោះគឺខ្ញុំល្ងងខ្លាំងខ្ញុំល្ងងណាស់ទោះបីឃើញនឹងភ្នែកថាបងលះបង់សម្រាប់ខ្ញុំតែខ្ញុំនៅតែមិនទទួលស្គាល់ការពិត ហើយថែមទាំងមាក់ងាយទឹកចិត្តរបស់បង ដែលមានចំពោះខ្ញុំទៀត Ha ha ha! គេទៅបាត់ហើយវាស័កសមហើយដែលយើងត្រូវជួបរឿងបែបហ្នឹងពីព្រោះយើងក៏ធ្លាប់ចោលបងស្រីរបស់គេដែរកុំគិតច្រើនអីកូន កូនជាកូនប្រុសមិនបានខូចខាតអីទេគេចង់ទៅណាឲ្យគេទៅទៅ Mm-hmm. រឿងគ្រប់យ៉ាងកើតឡើងនៅថ្ងៃនេះគឺដោយសារតាម៉ាក់បាទម៉ាក់មិនប៉ាត់សាឡែនខ្ញុំក៏គ្មានថ្ងៃនេះដែរអេនេះអញយកស្អីមកគិតហ่าម៉ាក់ធ្វើបែបនេះក៏ព្រោះតែចង់ឲ្យឯងល្អតែប៉ុណ្ណោះម៉ាក់ចង់ឲ្យខ្ញុំល្អឬក៏ម៉ាក់ចង់ល្អខ្លួនឯងឈប់ទៅម៉ាក់ពេលនេះឡើងរត់ចេញពីផ្ទះហើយក៏មិនដឹងថាទៅដល់ទីណាដែរហើយក៏មិនដឹងថាមានអាណានៅក្បែរឬក៏អត់ ខ្ញុំខុសហើយ ដែលខ្ញុំទៅជឿម៉ាក់នេះណាម៉ាក់ជាមនុស្សស្រីដូចគ្នាហើយឡែននាងក៏មិនចង់ធ្វើបែបនឹងដែរនាងគាត់ត្រច្រកតែម៉ាក់មិនយល់នេះណាល្អមុខម៉ាក់ហើយឃើញទេពេលនេះកូនប្រុសរបស់ម៉ាក់ត្រូវបានស្រីបោះបង់ចោលមករៀបការជាមួយ ដោយសារតែជឿម៉ាក់អេ

ពីភាពសោកសៅក្តីស្រឡាញ់ឲ្យខ្ញុំបានក្បែរអ្នកទទួលស្គាល់ពិតជាបងឡាយក្តីពេលវេលាចេញតែកូនលងទៅអ្នកក៏ទៅឆ្ងាយបន្តិចម្ដងក្តីស្រឡាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែដដែល វីដែលកំពុងតែព្រួលប្រែគឺក្តីស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែលខ្ញុំធ្លាប់ធ្វើខ្ញុំមិនចង់បានការបាត់ស្នងទោះបីជាចិត្តខ្ញុំផ្លាំងដូចច្រើនដងក្តីស្រឡាញ់ខ្ញុំនៅដូចដល់សុំតែណាចោលខ្ញុំអី អើយអមងក្តីសុខអ្នកទុំខ្លួនឯងចូលមកខំទេអត់មកកត់ក្តីស្រឡាញ់អើយគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកោខ្ញុំមិនអាចមើលទៅណាទេកន្លែងគ្មានអ្នកមកទៅណាចូលខ្ញុំណា នៅក្បែរទើបនឹកដល់ខ្លួនឯងភ្លេចស្រឡាញ់ខ្លួនឯងយូរមកហើយបងឡានអ អ្នកគ្រូពេទ្យបានប្រាប់ហើយមែនទេថាកុំអញអង្គុយយូរពេកយ៉ាងមិនដែរមានអារម្មណ៍ថាខ្លួនឯងបានធូរស្រាលខ្លះជាងមុនអស់កំភៃអីណាឆាប់សម្រាកទើបអាការៈធូរស្បើយដីស្រលាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នក កា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកា លើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat នេះត្រៃចែកមានសរុបរបស់អត់ដល់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងស្មានជីវិតរស់រវើងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែ ចែកមានសរុបប្រកបដោយដំណឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងពេលនេះផត់មកមកសួរសុកទុកនេះជំងឺហើយ លាំងដល់ថ្នាក់នឹងផងឯអ្នកគ្រូពេទ្យតាមត្រូវមិនសមជាធនធ្ងរថ្នាក់នឹងទេតែមកពីអ្នកជំងឺមិនព្រមព្យាបាលតាមពេលកំណត់ព្រោះបើព្យាបាលតាន់ពេលណាគាត់ក៏មិនធ្លាក់ខ្លួនដល់ថ្នាក់នឹងដែរចុះគាត់អាចមានឱកាសដែលអាចត្រឡប់ដូចដើមវិញបានទេអ្នកគ្រូពេទ្យបាននិយាយតាមត្រង់អាចនិយាយបានថាវាសឹងតែជ្រុលពេលទៅហើយចុះនាងជាសាច់ញាតិខាងណាដែរ ព្រោះតាំងពីគាត់ឈឺមកមិនដែលឃើញមាននរណាមកសួរសុខទុក្ខគាត់ទេខ្ញុំខ្ញុំខ្ញុំគឺជាប្អូនស្រីប្អូនស្រី ដែលមិនបានការខ្លាំងណាស់ខ្ញុំនេះល្ងងពិតមែន នៅជាមួយបងស្រីរាល់ថ្ងៃ តែមិនដែលចាប់អារម្មណ៍តែចាប់អារម្មណ៍តែរឿងដែលបងស្រី ធ្វើឲ្យខ្លួនអញអាប់អោនតែការពិតគាត់ធ្វើគ្រប់យ៉ាងរហូតធ្លាក់ខ្លួន ទៅជាមានជំងឺបែបនេះដោយសារតែមានប្អូន ញូដូចចិត្តខ្ញុំខ្ញុំទេដែលស័ក្តិសមទទួលវាខ្ញុំកំពុងឈឺមែនទេព្រោះខ្ញុំនេះមិនបានការក្រុមពេមើលមិនឃើញទុំវើល្អល្អហេតុអីហេតុអីបានជារឿងទាំងអស់នេះ លើបងស្រីទៅវិញពេលស័កសមតែកាត់ឡើង លើមនុស្សអាក្រក់ដូចជាខ្ញុំខ្ញុំក៏ប៉ុន្តែឈឺហើយមែនទេបើជាមើលមិនឃើញ សប្បាយចិត្តខ្លាំងបំផុតខ្ញុំក៏ដូចគ្នាវាពិតជាកក់ក្ដៅខ្លាំងណាស់ដែលបាននៅចិត្តបងពួកយើងគូតែនៅជាមួយនឹងគ្នាបែបនេះតាំងពីយូរមកហើយមែនហើយតែបងមិនស្ដាយទេ គ្រប់យ៉ាងដែលបងបានធ្វើ គឺបងបានធ្វើដើម្បីមនុស្សដែលបងស្រឡាញ់តែប៉ុណ្ណោះទោះបីថ្ងៃស្អែកជាថ្ងៃដែលបងមិនបានឃើញពិភពលោកមួយនេះក៏បងនៅតែសប្បាយចិត្តពេលដែលឃើញឯងមានសេចក្តីសុខ ច្រៀងបំពេបងបន្តិចទៅណា បងមានអារម្មណ៍ថាខ្លួនឯងអាចនឹងគ្មានពេលស្ដាប់ទេហេតុអីមិនក៏បងនិយាយអញ្ចឹងបងនៅមានពេលច្រើនទៀតកាត់មកត្រូវតែមានសង្ឃឹមមនុស្សល្អដូចបង មិនឲ្យបងទៅណាងាយងាយទេ បងចំពាក់កម្មខ្ញុំបងគ្មានសិទ្ធិទៅណាទេ ដឹងទេ លោកត្រាតែខ្ញុំឲ្យបងទៅ បងឡានកាត់អីនៅបងឡានលេនលេនលេនជួយបងផងជើងបងជើងបងដើរមិនកើតទេហេតុអីហេតុអីបានកម្រឹកមិនបានជួយបងផងលេនកុំបារម្ភអីណាបងឡែនបើថ្ងៃណាមួយបងឡែនដើរលេងបាន ខ្ញុំនឹងធ្វើជាជាងឲ្យបងឡែនទៅកន្លែងណាដែលបងឡែនចង់ទៅកុំជឿបងមិនចង់ឃើញបងមិនចង់ឃើញឯងជុំទេហេតុអីបងឡា យំព្រោះតែខ្ញុំខូចចិត្តមែនទេបងដឹងថាឯងបារម្ភពីបងអ្នកណាថាខ្ញុំមិនបារម្ភពីបងទេ បងរឹងមាំណាស់ពេទ្យក៏បានប្រាប់ថាបង ជាច្រើនហើយដែរចុះហេតុអីបានជាឯងជុំគឺមកពីខ្ញុំរំភើបចិត្ត ដែលបាននៅក្បែរបងនោះអីស្រឡាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងបង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត ប៉ុន្តែត្រៃចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងស្មានជីវិតរស់រវើងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ុន្តែត្រៃចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងបានហើយបងកេងតើ ឈប់ត្រាម៉ាទៀតទៅនេះបងគួរតែសប្បាយចិត្តឬក៏ពិបាកចិត្តបើពេលនេះបងកំពុងតែមានឯងនៅក្បែរយកចិត្តទុក ជាអ្វីដែលបងធ្លាប់ប្រាថ្នាសឹងតែមួយជីវិត តែវាក៏ជាពេលតែមួយដែលកំពុងតែប្រាប់បងថា បងកំពុងតែអស់ពេលវេលាក្នុងការរស់នៅជាមួយឯងបន្តទៀតបងស្រីម្នាក់នេះមិនបានការខ្លាំងណាធ្វើឲ្យឯងពិបាក ធ្វើឲ្យឯងខ្មាស់គេរហូតមកហើយឯងនៅតែមិនស្អប់មិនចោតបងស្រីម្នាក់នេះមានអារម្មណ៍ថាខ្លួនឯងពិតជាមានសំណាងណាស់ដែលមានឯងជាប្អូនម៉ាលីនពេលនេះបងដឹងហើយ ថាការស្រឡាញ់ដែលពួកយើងមានចំពោះគ្នាវាមានន័យបែបណាបងស្រឡាញ់ឯងបើមានជាតិក្រោយ បងសូមបន់ស្រន់ឲ្យបងខ្លាចជាបងស្រីឯងម្ដងទៀតជាបងស្រីដែលឆ្លាតហើយកុំឲ្យលងងនាំទុកដល់មនុស្សគ្រប់គ្នាទៀត ចាំពេលថ្ងៃមិនបានជានាំបងមកពេលជប់បាក់គឺខ្ញុំនាំបងមកកន្លែងដែលបងចង់មកនៅកន្លែងស្ងាត់មានតែពីរអ្នកយើងឯងនាំបងទៅអង្គរពតទៅចាគឺចិត្តដល់ហើយបងមែនទេ ងងឹតខ្លួនពេកមកមើលមិនឃើញខ្ញុំក៏ពុំញោមប៉ុនមកដល់ក្រែរំលងដំនៃមនុស្សអស់មក bầu cho mà lên đó là hai hết anh có nơi để chụp bạn ខ្លាំងណាស់ដល់អូក៏ប្រែមើលបងចង់មើលថ្ងៃនេះអូក៏អាក្រក់ទីនេះជាមួយនឹងអាយខ្មៅដងទីតាភ្នែកខ្ញុំកំពុងតែឈឺហើយមែនទេបើទីមើលមិនឃើញទុំបើអូសុំបងវេទីបញ្ហាដែលមានកើក៏ក្រំដាក់ភ្នំលេងមើល ឆ្នៃលោកក្បាលខ្លួនលេងកាត់ពីមនុស្សដែរមានអារម្មណ៍ថាមានអ្វីភ្លឺភ្លឺនៅខាងមុខបងហើមែនទេបងជាមើលមិនឃើញទុំមើលអូសុងបងវាជាបញ្ហាកាយវិការក៏ក្រងដឹងមនុស្សដល់ធ្វើល្អដាក់ខ្លួន ពុំញោប៉ុន្មានដល់ក្រែរំលងដំលៃមនុលអស់ក្បាលខ្លួនអ្នកនាងត្រូវការថតរូបទេញញឹមណាបងណា ឆ្ងាយបងឡែក្តីស្រឡាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែដូចដែរតែវិញដែលកំពុងអ្នកគ្រប់គ្នាសំណាងណាដែលនៅមានដង្ហើមដងគួរតែប្រាប់ពេលវេលាឲ្យមានតម្លៃសម្រាប់មនុស្សដែលខ្លួនឯងស្រឡាញ់ខ្ញុំធ្លាប់ធ្វើកុំឲ្យដូចខ្ញុំគ្រប់ពេលដែលខ្ញុំដកដង្ហើម ខ្ញុំគ្រាន់តែដឹងថាវាគឺជាការរាប់ថយក្រោយសម្រាប់ការស្លាប់របស់ខ្ញុំតែប៉ុណ្ណោះស្រឡាញ់ខ្ញុំមើលដូចដែរពេលវេលាតែយកអ្នកទៅឆ្ងាយម្ដងម្នាក់ក្តីស្រឡាញ់ឲ្យអ្នកភ្លេចខ្លួនឯងអបអរក្តីសុខអ្នកទុំខ្លួនឯងចូលមកខាងផ្សេង ស្លាយខ្លួនឯងពេលនេះភាពអាយកាមានក្រុមកន្លែងគ្មានអ្នកនៅក្បែរទៅនឹកដល់ខ្លួនឯងភ្លេចស្រឡាញ់ស្រឡាញ់ដែលខ្ញុំធ្លាប់មាន ស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែរខ្ញុំធ្លាប់ធ្វើខ្ញុំ មិនចង់បានការតបស្នងក្តីសុខ សុវិនអើក្រុងមិនចេះចង់